យ៉ាប់ស្លងរឹងទៅជាប្លង់រាវប្លង់តុនប្លង់តុនប្លង់តុនប្លង់តុនប្លង់តុនប្លង់តុនទៅទៅប្លង់រឹងប្លង់រឹងប្លង់រឹងប្លង់រឹងប្លង់រឹងសូមផ្ដាំតែស្រីស្រីថាអមានស្នេហាគេកុំផ្លិចស្លងរឹងទុកយូជូផ្អមរឿងនឹងលេខខ្លួនមិនដឹងប្រយ័ត្នអស់ស្រីពូ Untuk pelai kelama datang selai kini ya Come on, ជាប្លង់រាវប្លង់តុនប្លង់តុនប្លង់តុនប្លង់តុនប្លង់តុនប្លង់តុនដូចទៅប្លង់រឹងប្លង់រឹងប្លង់រឹងប្លង់រឹងប្លង់រឹងសូមផ្ដាំតែស្រីស្រីថាអមាស្នេហាអ្នកក៏ផ្លិចប្លង់រឹងទុកយូរជូរផ្អមរឿងនឹងលេចខ្លួនមិនដឹងប្រយ័ត្នអស់ស្រូវពូ ឲ្យជើងស្លងឲ្យជើងស្លងឲ្យជើងស្លងអាយឲ្យជើងស្លងឃើញហើយដៃខ្លួនទូខំលេបថ្នាមិនព្រមបាត់សោះមិនព្រមបាត់សោះឲ្យជើងស្រឡូនគ្មានរោមមួយសោះឲ្យជើងរលងអើយគ្មាននេះមួយសោះស្រមឲ្យវាជ្រូស្មោចតអត់ជួធ្លាក់មកដល់ដីធ្លាក់មកដល់ដី ជើងអូនសលងខ្លួនអូនក្រអប់វ៉ាគួចង់ផែបរលើប្រលងទ្រុងកូនខ្ញុំណែបងស្រងអារម្មណ៍ទៅគៀកមាសមុំទំនងកូនច្រើនបានអាកាត់ខ្ញុំប្រុសប្រុសជួយជ្រឿងជ្រុះទៀតដុតតាមពុកពុកពុកមាត់គឺអូនគួចង់មិនស្រងមិនធាត់ស្មៃឡើងហត់ទៅជើងសលង ឲ្យជើងស្លូនជើងអូសិចស៊ីឲ្យជើងស្លូនអើយជើងអូសិចស៊ីជើងអូនតាំងពីបងតែស្រមៃតែងយប់ទាំងថ្ងៃស្រមៃធ្វើអីយប់ទាំងថ្ងៃបើបានប៉ាស្ទីបអង្អែដៃស្រីបើបានលូកស្ទាបអើយអង្អែជើងស្រីសូមនូនកុំភ័យទិញនេះថ្មីថ្មីបងចេះទាំងអស់បងចេះទាំងអស់ គុំតាប្រេតតាបើគ្មាននេះគ្នាពងស្បាក់ការពារមិនយកប្រាក់ខែពងសន្យាថាស្រឡាញ់អូនដូចម៉ែស្ដាប់អូនដូចចែថែអូនដូចកូនដូចជាទឹកមិនដូចជាក្បូនអត់តែលើអូនមិនត្រង់ទៅណាឬធ្វើហូបបាច់ដុតជាខាមិនជំនាញណាស់ណាអូនចាប់ទៅស្រួលទៅចាប់ទៅស្រួលទៅអូនម៉ៃចាប់មកលើលោកណាអូនតែស្ងៀមអូន penyacun ya singkar kahnya. Penyacun cem relung.